សូមអនុមោទនាអនុមោទនាស្ដាប់ព្រះសធម្មវិសេសទេសនាអនុមោទនានមោតស្សៈភគវៈតោ អរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោ អរហតោសម្មាសម្ពុទ្ធស្សៈណមត្ថរតនតយស្សៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមលើកំបាំងកងអញ្ជលី ក្រាបសំពះនមស្ការឧទ្ទិសដៅចំពោះ ប្រជុំ3នៃព្រះត្រៃរតន៍គឺមាន ព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និង ព្រះសង្ឃរតនៈ1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 ញាតិមិត្តប្រុសស្រីភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម នៅ ក្នុង កម្មវិធីនេះនឹងចម្រើនពរដល់លោកយាយលោកតាឧបាសកឧបាសិកាដែលអង្គុយស្ដាប់ព្រះធម៌ទេសនាក្នុងវេលាគ្រាឱកាសនេះនឹងចម្រើនពររាប់អាន ដល់លោកអាចារ្យគ្រប់រូបដែលបានដឹកនាំកម្មវិធីបុណ្យឲ្យប្រព្រឹត្តទៅយ៉ាងល្អប្រសើរនិងចម្រើនពរដល់ធានាធិបតី សម័យដើមទៀនប្រធានដើមបនគ្រប់រូបដែលត្រូវជាក្រុមគ្រួសារកូនប្រុសកូនស្រីកូន ប្រសាកូនបង្កើតចៅប្រុសចៅស្រីចៅប្រសាចៅបង្កើតទាំងអស់ដែលបានប្រពនៅកម្មវិធីបនគម្រប់ខួប7ថ្ងៃជូនលោកយាយអូបាសិកាប៉ាងលីដែលបានធ្វើមគ្គ រណកាលទៅនោះ មានរីនាមដូចខាងក្រោម មានឧបាសកប៉ាល់សុង ជាស្វាមីនៃសពអ្នកស្រីសុងអូន និងស្វាមីព្រមទាំងបុត្រលោកសុងសារ៉នព្រមនិងភរិយាព្រមទាំងបុត្រលោកសុងសារ៉ននិងភរិយាព្រមទាំងបុត្រកញ្ញាសុងសុខា កញ្ញាសុងថោ នាហើយធុណាធុណាណោះនឹងកញ្ញាសុងធុណាឈ្មោះដែលបានរៀបរាប់ មក ប្រមាណប៉ុណ្ណេះគឺជាឈ្មោះ ម្ចាស់កម្មវិធីបន់ដែលបានប្រព្រឹត្តនិង ប្រពធ្វើ នៅកម្មវិធីបន់នេះ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍3កើតខែអសុជឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី9ខែតុលាឆ្នាំ2021វេលាម៉ោង2រសៀលជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ប្រារព្ធបတ်អមសការព្រះរតនត្រ័យនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសម្ដែងព្រះធម៌ទេសនាអញ្ជើញជាកិត្តិយសពិសាភោជនាហារ លុះព្រឹកឡើងថ្ងៃអាទិត្យ4កើតត្រូវនឹងថ្ងៃ ទី10ខែតុលា ឆ្នាំ ខែឆ្នាំដដែលវេលាម៉ោង8ព្រឹកប្រគេនជាគូព្រះសង្ឃនិង ទទួលបដិសន្ធារកិច្ចភ្ញៀវកិត្តិយសបញ្ជាក់កម្មវិធីបុណ្យនេះ ប្រារព្ធធ្វើនៅគេហដ្ឋានរបស់ឧបាសកប៉ាល់សុងស្ថិតនៅ ូមិថ្មីឃុំរុងរឿងស្រុកត្បូងខេត្តកំពង់ស្ពឺសូមអនុមោទនីបើអញ្ចឹងទីតីពីការតាំងបတ်នមស្ការនិងការចម្រើនពររៀបរាប់ចំពោះញាតិញោមពុទ្ធបរិស័ទទាំងអម្បាម៉ាននេះ តម្រូវត្រូវការពេលវេលាអាត្មាភាព និងអរតនីព្រះសធម្មពិសេសទេសនា ប្រកេន និងចែកជូនញាតិញោមពុទ្ធបរិស័ទជាទីសន្តាប់ក្រននឹងបាន នៅសតិបញ្ញាស្មារតីដើម្បីញ៉ាំងកុសលឲ្យប្រព្រឹត្តទៅ យ៉ាងរីករាយនៅក្នុងការទទួលយក នៅបុណ្យនៅកុសល ដែលខ្លួនឯងមានចេតនាក្នុងការធ្វើឲ្យក៏លះបង់នៅពេលវេលាដ៏មានតម្លៃ ចូលរួមនៅក្នុងកម្មវិធីនេះផងដែរកាលពីបុណ្យសពនោះឃើញថាញាតិញោមពុទ្ធបរិស័ទនឹងក៏អញ្ជើញចូលរួម មកអំពីទីចិត្តទីឆ្ងាយដែលបានស្គាល់និងធ្លាប់រាប់អានគ្នាក៏បានចូលរួមយ៉ាងច្រើនហើយមកដល់ពេល កម្មវិធីបនខួបរបស់គាត់នឹងក៏ឃើញថាញាតិញោមពិតបរិស័ទសស្រៈសស្រាំឆ្លៀតឱកាសពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីបនគម្រប់ខួប7ថ្ងៃជូនចំពោះលោកឧបាសិកាប៉ាងលីនេះផងដែរហើយម្យ៉ាងទៀតនោះគឺឃើញថាកូនចៅនឹងក៏ផ្ដល់នៅភាពរីករាយស្នាមញញឹមរយៈតៈចំពោះភ្ញៀវកិត្តិយស មានរបៀបទុនភ្លុនអកប្បកិរិយាល្អចំពោះមិនមែនតែមានកម្មវិធីប៉ុនទេតាមពិតទៅ គឺកូនចៅរបស់លោកឧបាសកប៉ាល់សុងនិងឧបាសិកាប៉ាងលីហ្នឹងគឺអតចរិតនិងអកប្បកិរិយាចំពោះញាតិមិត្តហ្នឹងឃើញថាល្អអញ្ចឹងហើយបានកម្មវិធីដែលកើតមានឡើង ចំពោះក្រុមគ្រួសាររបស់គាត់ឃើញថាភ្ញៀវកិត្តិយសនឹងរីករាយនឹងចូលរួមរីករាយក្នុងការអញ្ជើញមករួមជាមួយនឹងក្រុមគ្រួសារនឹងផងដែរថែមទាំងប្រសង់បកណាគ្រប់ព្រះអង្គនឹងក៏ដូចគ្នានាងក៏គោរពនិងអាណិតស្រឡាញ់ចំពោះ លោកយាយឧបាសិកាប៉ាងលីនឹងដូចគ្នាហើយចូលមកដល់ក្នុងកម្មវិ វិធីបន់7ថ្ងៃនេះក៏អាត្មាភាពបាន ទទួលភារៈក្រោមការរតនានិមន្តរបស់ម្ចាស់បន់ដើម្បីសម្ដែងនៅព្រះធម៌ទេសនាប្រោះប្រទានដល់ញាតិញោមពុទ្ធបរិស័ទអ្នកគោរពស្រឡាញ់ជឿជាក់ក្នុងព្រះពុទ្ធសាសនាជឿនៅកម្មជឿនៅផលដែលយើងជឿថាការធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ ចឹងហើយយើងអ្នកគោរពព្រះពុទ្ធសាសនា តែងតែសាងសន្សំនៅបុណ្យសាងសន្សំនៅសេចក្តីល្អមិនថាសិលមិនថាទានមិនថាមិនថាការ ចម្រើននៅមេត្តាភាវនាគោរពប្រតិបត្តិអីយ៉ាងណាទេឃើញថាល្អប្រសើរណាស់អញ្ចឹងបើយើងគិតទៅលើបុណ្យកុសល គឺកើតឡើង អាស្រ័យទៅលើចេតនាមិនមែន ផ្ដោតទៅលើវត្ថុសម្ភារៈលុយកាក់ជាធំទេ ត្បិតថាការដែលយើងធ្វើត្រូវមានវត្ថុស័ក្តិសម្ភារៈមានលុយមានកាក់វត្ថុផ្សេងផ្សេងហ្នឹងយកទៅគុតគង់ក្នុងការធ្វើហ្នឹងក៏ពិតមែនហើយ តែប្រសិនណាបើអត់មានចេតនាជាបនអត់មានចេតនាជ្រះថ្លាក្នុងការធ្វើអ្វីអ្វីលះបង់ទៅហ្នឹងវាអត់ទៅរួចទេវាតតែផុសចេញពីដួងចិត្ត ខាងក្នុងរបស់យើងនឹងលះឬក៏មិនលះធ្វើឬក៏មិនធ្វើព្រមឬក៏មិនព្រមចឹងហើយបានព្រះមានពុភៈព្រះអង្គទ្រង់ប្រកាសសម្ដែងបននឹងគឺស្ថិតនៅក្នុងចេតនានឹងជាខាងដើមមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាមនសាជេបសន្នេនៈភាសតិវាការោតិវានឹង តតនੰសុខមណ្ណវេតេឆាយាវៈអនុបាយនីនឹងធัวទាំងឡាយមានចិត្តនឹងជាធំមានចិត្តប្រសើរបំផុត សម្រាប់មកអំពីចិត្តបើកាលណាចិត្តនឹងឯងល្អហើយ ធ្វើអ្វីនឹងក៏ល្អនឹងនិយាយអ្វីនឹងក៏ល្អពីព្រោះចិត្តដ៏បរិសុទ្ធចិត្តដែលស្អាតនេះឯងគិតថាធ្វើអ្វីនឹងហើយគឺចេញមកល្អ ហ្នឹងហើយដូចជាស្រមោលដែលអន្ទូលតាមប្រានយើងទៅណាទៅណោះយើងទៅណាទៅនងដែរហ្នឹងគឺស្រមោលវាតែងតែអន្ទូលទៅយ៉ាងណាបុណ្យកុសលដែលកើតអំពីសទ្ធាណាជ្រះថ្លារបស់យើងនឹងវាអន្ទូលតាមយើងដឹកនាំចិត្តរបស់យើងនឹងឲ្យបរិសុទ្ធដឹកនាំចិត្តរបស់យើងនឹងឲ្យធ្វើស្អាតហ្នឹងហើយมันមានមន្ទិលมันមានការសង្ស័យ ទៅនៅក្នុងការធ្វើបុណ្យធ្វើកុសលទេនឹងអញ្ចឹងកាលណាដែលមាននៅចេតនាប៉ុនប៉ងបំណងជ្រះថ្លាក្នុងការធ្វើហើយហ្នឹងបានមកបាន នឹង ដូចជាពេលនេះអញ្ចឹងញាតិញោមពិតបរិស័ទខ្លះគាត់ខ្វល់ខ្វាយរៀបចំបាយទឹកកូនចៅរៀបចំទុកដាក់រៀបរយ ជូនដល់ស្វាមីជូនដល់កូនប្រុសកូនស្រីចៅប្រុសចៅស្រីនៅ ផ្ទះប្រមូលគោអំពែដាក់ចំបើងពភ្នក់ភ្លើងឲ្យគោឲ្យអីដែលជា របស់ទ្រព្យប្រចាំថ្ងៃ តែបែរជាជ្រះថ្លាលះបង់មកអង្គុយត្រង់ត្រាប់ស្ដាប់ព្រះធម៌ទេសនាអបស្ទប់ឲ្យបានជាគ្នាញ៉ាំងកម្មវិធីឲ្យមើលទៅវាល្អនឹងលះបង់បានហ្នឹងក៏ព្រោះតែចិត្តជ្រះថ្លាចឹងហើយបានព្រះអង្គសម្ដែងថា ចេតនានឹងចេតនាហੰភិក្ខវេបញ្ញាំងវតិមិមនាលវិខទាំងឡាយចេតនានឹងជាតួបននឹងចេតនានឹងជាតួបនបើអត់មានចេតនានឹងប្រព្រឹត្តជាបនជាកុសលអត់បានទេនឹងហើយសេចក្តីកំណាញ់ដែលត្រូវដុតកម្លោចឬក៏ត្រូវណាកំចាត់ចេញបានហ្នឹងវាតលតែមានចេតនាក្នុងការធ្វើដែរ ពីព្រោះការធ្វើបន់វាជាគុណជាតិមួយយ៉ាង ដែលចូលទៅកំចាយនៅសៅភាពសៅមងមន្ទិលកិលេសនៅក្នុងចិត្តរបស់យើងនោះហ្នឹងហើយផ្ដើមចេញអំពីណាផ្ដើមចេញអំពី ការសាងបុណ្យក៏សាងសន្សំកុសលទាំងឡាយនោះយកឈ្នះនៅចិត្តកំណាញ់បានហ្នឹងដោយចិត្តជាយាមចូលទៅដើម្បី លៀងជំរះនៅសន្តានចិត្តដ៏សៅមងដែលជាអកុសល នៅ ក្នុងចិត្តរបស់យើងជាសម្រាមជាធូលី នឹងដែលវាចាក់ស្រេះទៅនៅក្នុងចិត្តរបស់យើងនឹងវាត្រូវកម្ចាយដោយអំពើល្អគឺបុណ្យគឺកុសលនេះ ចូលទៅដើម្បីរារាំងហាមឃាត់ចិត្តក្នុងគណៈពេលហ្នឹងនឹងហាមឃាត់ចិត្តអកិលេសកំណាញ់ស្អប់ថ្នាំងថ្នាក់ ធុញទ្រាន់អីពេលហ្នឹងវាអត់មានកើតឡើងបានទេដោយអាស្រ័យចិត្តដ៏បរិសុទ្ធខាងក្នុង របស់យើងហ្នឹង បានតតាំងបានច្បាំងប្រយុទ្ធជាមួយអាចិត្តកំណាញ់អាចិត្តសៅម៉ងអាចិត្តថ្នាំងថ្នាក់ទាំងអស់ហ្នឹងវាអត់មានទេអញ្ចឹងចិត្តរបស់យើងដែលអាចចូលមកបានវាតតែយកឈ្នះអាចិត្តទាំងអស់ហ្នឹងបានដែរព្រះមានពភាព្រះអង្គទ្រង់ប្រកាសសម្ដែងថាអាចិត្តណាដែលចូលមករារាំង ចិត្តណាដែលចូលមកហាមឃាត់ប្រពុតថានឹងជានីវរណធរនឹងជានីវរណធរមានកាមឆន្ទៈអីជាដើមហ្នឹងនឹងកាលកាលណាដែលវាចូលមកដល់ហើយវាហួងហែងយើង ចិត្តបំរុងធ្វើបន់ចិត្តបំរុងនឹងសមាទានសិលចិត្តនឹងឯងណាមានចេតនាធ្វើបុណ្យឲ្យចប់ចុងចប់ដើមក៏ប៉ុន្តែកាលណាដែលនិវរណៈធម៌ចូលមករារាំងហើយ មិនអាចធ្វើបន់បានទេចឹងហើយបានព្រះមានពភាកព្រះអង្គទ្រង់ប្រកាសសម្ដែងថាបើបរោះស្ត្រីធ្វើបន់ហ្នឹងក៏កបីប្រញាប់ធ្វើឲ្យហើយហើយរារាំងហាមខាត់ចិត្តរបស់យើងនឹងឲ្យឆ្ងាយពីបាបហ្នឹងហើយកាលណាដែលបុគ្គលយឺតយូរក្នុងការធ្វើបន់ចិត្តនឹងងាកទៅរកបន់នោះវិញអត់ទោសចិត្ត ចិត្តនឹងងាកទៅរកបាបវិញមិនខានទេអញ្ចឹងប្រញាប់ប្រញាល់ធ្វើបន់នោះ ហើយហាមខាត់ចិត្តចាកបាបកាលណាដែលយឺតយូរក្នុងការធ្វើបន់ចិត្តនោះងាកទៅរកបាបវិញមិនខានឡើយហ្នឹងហើយអញ្ចឹងញាតិញោមពិតបរិស័ទក្នុងគណៈពេលហ្នឹង1ម៉ោងកន្លះម៉ោងអីវាអត់យូរទេសម្រាប់ក្នុងការធ្វើសេចក្តីល្អនោះតែ ជីវិតប្រចាំថ្ងៃរឿងរ៉ាវអាក្រក់ដែលកើតចំពោះយើងនឹងវាមានច្រើនមែនទេញាតិញោមហ្នឹងមានច្រើនណាស់ចឹងហើយ បាន ក្នុងគណៈពេលដែល យើងបានធ្វើហ្នឹងយើងតាំងចិត្តស្ងប់រងាប់ ចាក់នៅអារម្មណ៍ផ្សេងផ្សេងអារម្មណ៍ដតីដតីដែលប្រសចាអំពីប៉ុនហ្នឹងយើងយើងលះបង់ចោលសិនអញ្ចឹងពេលហ្នឹងសមាទានកាន់យកនៅអំពើល្អសមាទានកាន់យកនៅសមាធិឬក៏ អត្តសមាបណិធិការតម្កល់ខ្លួនដោយល្អនោះក្នុងគណៈពេលនឹងហ្នឹងអាចសាងបុណ្យសាងកុសលហ្នឹងឲ្យកើតឡើងដូចជាអណ្ដាតដែលចូលទៅពលត្រូវនៅរសជាតិនៃសម្លយ៉ាងដូច្នោះឯងហ្នឹងហើយអញ្ចឹងញាតិញោមទាំងអស់គ្នា តាំងចិត្តស្ងប់រងាប់ដើម្បីស្ដាប់នៅព្រះសទ្ធរទេសព្រះសទ្ធមពិសេសទេសនា ដោយសេចក្តីជ្រះថ្លាគ្រប់គ្រប់គ្នាអនុមោទនា និងសេចក្តីផ្ដើមខាងដើមក៏សូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានឹងជ្រាបហើយតាំងអារម្មណ៍ទាំងអស់គ្នាក្នុងការស្ដាប់នៅព្រះធម៌ដោយអាត្មាបានលើកខាងដើម វាមិនសំខាន់ទៅលើសម្ភារៈតែម្យ៉ាងទេ សំខាន់ទៅលើចិត្តរបស់យើងនឹងវាស្អាតពីខាងក្នុងមកហើយអត់ពិបាកទេរឿងប៉ុននោះ អ្នកខ្លះគាត់សំអាងទៅលើ ពេលវេលា អ្នកខ្លះសំអាងទៅលើសម្ភារៈលុយកាក់របស់របរអ្នកខ្លះទៀតគាត់សំអាងទៅលើពេលវេលាហ្នឹងអត់មានសម្រាប់គាត់អញ្ចឹងបានបុរាណគាត់បានពោលថាអីទៀនសំណល់សិលទំនេរសមាធិខ្ញុំគេខន្តីតលច្រកខ្ញុំធ្លាប់ឮដែរពាក្យហ្នឹងញោម នឹងចាស់ចាស់ក៏ធ្លាប់ឮក៏ថាទៀនសំណល់សិលទំនេរសមាធិខ្ញុំគេខន្តីតលច្រកពាក្យនឹងមានយូរហើយតាំងពីអាត្មាមិនតាន់ចេះធរចេះអាមិនតាន់ចេះទេសអីនោះធ្លាប់ឮពាក្យហ្នឹងតែពីមុនហ្នឹងអត់យល់ទេមើលមើលប្រាប់លោកផងកុំឲ្យប្រាជ្ញគ្នានោះតាហាននៅអង្គុយហ្នឹងធ្វើធ្មឺអញ្ចឹង ហ្នឹងហើយអញ្ចឹងយើងកប់បីរៀនដឹងពីឥឡូវទៅបើថាមិនទាន់ដឹងណាតនអាត្មានឹងចេះប្រាប់ប្រយ័ត្នអាត្មាផ្លិចអាត្មាមិនបានប្រាប់អត់ដឹងទាំងអស់គ្នាអញ្ចឹងអាម៉េចយ៉ាងម៉េចទៅដែលថាទៀនសំណល់នោះទៀនសំណល់សំដៅទៅលើថាតលតែពូពៀ ទាល់តែប្រើប្រាស់ស្កប់ស្កល់ហើយវាសល់អំពីការប្រើប្រាស់យ៉ាងគ្រប់គ្រាន់របស់ខ្លួនបានអាចឲ្យបាន ធ្វើទៀនមិនតាន់បានទេព្រោះខ្លួនឯងមិនតាន់គ្រប់ឬក៏របស់នឹងឲ្យទៅវាប្រើហើយហើយយាយអើយយកអាវខ្ញុំមួយទៅពាក់អត់ចោះទេខ្ញុំពាក់លែងបានឬក៏ពាក់លែងកាត់ហើយព្រោះវា ស្រក់គីឡូពេកឥឡូវពាក់លេងសំបើសិននៅពាក់សំក៏ខ្ញុំមិនឲ្យដែរដោយសារពាក់លេងកើតហ្នឹងឃើញទេខ្ញុំខ្ញុំថាឲ្យទៅឲ្យទៅអ្នកអើយខ្ញុំស្រឡាញ់ណាឲ្យនឹងតែឃើញអ្នកអត់ឃើញអ្នកខ្វះខ្ញុំឲ្យទៅអាហ្នឹងអាហ្នឹងមិនមែនជាការសល់ទេតែបើខ្ញុំស្ដាយវាដែរណាកុំតែពាក់អត់កើតកុំអីស្មានតែខ្ញុំឲ្យហ៎ហ្នឹងហ៎ចឹងពេលខ្លះរបស់ដែលសល់យើងលែងស្រឡាញ់យើងលែងត្រូវការ ឬក៏យើងប្រើប្រាស់លែងកើតខ្លួនឯងបានឲ្យទៅគេអាហ្នឹងគេហៅថាទៀនសំណល់ដែលសល់ហើយបានឲ្យ គ្រប់គ្រាន់ហើយស្កប់ស្កល់ហើយអានឹងបានឲ្យអានឹងហាសំណល់ណាញោមតើណាតែបានប៉ុនណាបានអត់បានរបស់ណា ដែលឲ្យហើយបានគ្រាន់តែថាវាតិចច្រើនអីមិនដឹងទេណាហ្នឹងបាន ហើយសិលទំនេរម៉ែដល់អាសិលទំនេរវិញអេខ្ញុំតល់ទំនេរណាស់បានសមាទានសិលបានបានទៅរក្សាសិលបានឥឡូវវាអត់តាន់ទំនេររងចាំទំនេរសិនហើយបើទំនេរអីបើអស់មីពៅនៅមីបងអស់មីបងនៅមីពៅអស់មីពៅនៅអាចៅអស់អាចៅអាចៅបន្តទៀតអញ្ចឹងកាលណាទំនេរទៅញោម ទំនេរវាតតែដេកស្ដោកលើកាទេលវាអាចវានោមឯណោះបានទំនេរណាញោមលឺហ៎ទំនេរមិនទំនេរវាតតែយើងផ្ដាល់ឲ្យខ្លួនឯងដាក់ថាអញទំនេរពេលណាមួយខែ4សិលយ៉ាងហោចណាស់អញទំនេរឲ្យបាន2សិលយ៉ាងតូចក៏បាន1សិលដែរតោះឲ្យខ្លួនឯងទំនេរអញ្ចឹងដែរតែដល់ពេល ក្នុងរយៈពេល4សិលមួយខែ4សិលណាញោមអ្នកអើយហើយទៅវត្តអីអ្នកអឺខ្ញុំត្រៀមហើយហើយនឹងណាក៏ប៉ុន្តែបានអីមីបងនោះវាយកកូនមកដាក់ទាំងវលឹមធ្វើអីមានកើតឯណាអត់ទៀតណាញោមណាអ្នកអើយទៅវត្ត ទៅវត្តស្អីបើអត់បានត្រៀមផងល្ងាចមិញហ្នឹងគិតហើយហ្នឹងតែដល់ពេលឥឡូវមានបានតែទិញម្ហូបឯណាអត់អើអ្នកអើយទៅវត្តអត់ទេចាំថ្ងៃត្រង់បានតាន់ព្រឹកមិនតាន់ទេខ្ញុំនោះចាំឆ្លៀតទៅម្នាក់ឯងនៃដល់ពេលដល់ថ្ងៃអ្នកអើយទៅវត្តជាប់ស្រូវហាលបាត់ហ្នឹងមានទំនេរណាណាញោមណាអ្នកអើយទៅវត្តទៅវត្តឯណាទៅ មិនតាន់បានរៀបចំស្អីខ្ញុំថាថ្ងៃហ្នឹងឲ្យបានទៅឥឡូវហ្នឹងឈប់ទៅចងគូបានដែរទៅបញ្ចេញវាអញ្ចឹងរកតំណេបានទេខ្ញុំរកតំណេដើម្បីសមាទានសិលបានទេអត់ទេខ្ញុំបើថាទៅវត្តផងហ្នឹងយាយខ្លះលេងសិតតែម៉ោង4ព្រឹកអីនោះស្រាងស្រាងម៉ោងហ្នឹងលោកអត់តន់តើនផងមិនស្រួលណាញោមណា ម៉ោងហ្នឹងមិនមែនម៉ោងលោកឆាន់ទេណាម៉ោង4ទៀបភ្លឺហ្នឹងណាម៉ោងហ្នឹងម៉ោងផ្ទេហើយយកស្រាក់មកវិញហ្នឹងណាទៅជួបយាយជីយាយជីថាយាយឯងមិនមកវត្តម៉ោង4ចិត្តភ្លឺយ៉ាងកូនវាទៅរូងចាក់ណាមួយចៅនៅពីអញ្ចឹងហើយខ្ញុំឆ្លៀតមកវត្តឲ្យហើយ ខ្លាចអាចៅនឹងវាធ្វើទុកអត់បានអញ្ចឹងហើយខ្ញុំឆ្លៀតមកឲ្យហើយណាយាយបញ្ញាប់អូយបញ្ញាប់ស្រាក់គាត់បានយកដែរផ្ដាំយាយអូយាយឯងផ្ទេឲ្យទុកស្រាក់ឲ្យខ្ញុំផងចាំតនេខ្ញុំឆ្លៀតមកយកស្រាក់ណាយាយឡប់ទៅវិញមានទៅដើរកាត់ខ្លងទ្វារចូលចូលតាមខ្លងទ្វារដល់ចេញចេញតាមក្រោយវត្តណាញោម ម៉ោង4ហ្នឹងអាចរើសខ្ចងរើសក្តាមបានកុំឲ្យគេឃើញណាញោមនឹងរើសខ្ចងរើសក្តាម អាខ្ចងគៀតសពុតទៅ អាក្តាមដាក់ស្បោងអញ្ចឹងទៅមកអមខ្លះអីខ្លះតម្រាំតែម៉ោង5ប្រើប្រើថ្ងៃរះក្រហមមកដល់ផ្ទះវិញបាត់បានមកស្បោងញោមអាសិលក៏មិនបានសមាទានហើយនាំក្តាមនាំខ្ចងមកទៀតណាញោមញោមអើយ ល្ងិតអត់មានអ្នកណាមើលឃើញទេល្ងិតល្ងិត គេមើលអត់ឃើញទេហ្នឹងហើយយាយមើលអត់ឃើញតែគាត់ដើរជន់ណាបងបើដើរលើភ្លឿតអីទេជើងគាត់នឹងដើររាវរាវរាវរឿនមើលតែប៉ះរុនក្តាមគាត់លូកផ្លាច់ហ្នឹងហើយណាថ្ងៃសិលដល់ថ្ងៃសិលក្តាមនោះមិនមែនអត់ចេះនឹងបានថា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 សត្វក្តាមក៏ច្រើនក្បែរភ្លឺស្រែសត្វខ្ចងផងដែរខ្ចៅទាំងឡាយដៃគាត់កាន់ស្រាក់តែចិត្តខ្វល់ខ្វាយថាស្ដាយអូយស្ដាយកុំតែអញកាន់សិលនឹកឡើងក្តៅចិត្តរឹតមួម៉ៅចង់ជេរអាចៅដែលវាខ្ជិលថាអញទៅចាស់អ្នកកាន់សិលហើយចោះអាចៅខ្ជិលវាកាន់ស្អីដែរនឹងការនិយាយខ្លះមកវិវត្តកាចមែនតើអញកុំតែកាន់សិលខំអីអាមិនប្របាក់ជាបចោឯងចឹងទេ ឃើញទេដល់តែពេលហើយអត់មានកាន់អីផងណោះអត់ច្រឡំគេ គេព្រឹកឡើងកាន់ចោបកាន់ពងក្តាមខ្យងអីគេអត់ប្របាក់មាត់ហែងតែអញមកពីវត្តវិញដាច់សិលដាច់អាញអស់ហើយអញហើយអញកម្មអីអញបានតែងាប់ទៅឆ្ងាយទេអាកុំអោយចាស់អាងអាងអញ្ចឹងណាញោមដល់ណាយទេនឹងត្រឡប់បកក្រោយមកវិញ តែអញ្ចឹងណា យើងរកពេលទំនេរឲ្យខ្លួនឯងនឹងគឺលំបាកជាមួយបុណ្យជាមួយកុសលរក្សាសិលតាំងខ្លួនតម្កល់ស្ងប់សុខទៅនៅក្នុងការកាន់យកសិលនឹងគឺលំបាកណាស់តែពេលវេលាច្រើនដែលយើងណាសាងនៅ ភាពឆ្កំឆ្កងឲ្យខ្លួនឯងនឹងគឺច្រើនពេលវេលាដែលសាងបញ្ហានិងទោះកំហុសឲ្យខ្លួនឯងច្រើនតែ ពេលវេលា ទំនេរដែលមកធ្វើបន់មកធ្វើកុសលសម្រាប់ ជាសារៈខ្លួនឯងនោះ គឺវាតិចតួចណាញោមតិចតួចណាស់ហើយអត់មានបង្អើបង្អង់ចាំពេលនេះចាំពេលនោះបានទេណាអត់បានទេព្រោះពេលវេលាទំពាស៊ីយើងរាល់ថ្ងៃហ្នឹងហ្នឹងហើយចឹងហើយនៅក្នុងចំណុចនេះដែលបុរាណលោកលើកឡើងថា សិលទំនេរហ្នឹងវាតលតែ ទំនេរណាស់បានអាចធ្វើបានសមាធិខ្ញុំគេសមាធិខ្ញុំគេនឹងដោយកាត់គិតថាខ្ញុំទៅរៀនធម៌ឯណា ទៅសិក្សាឯណា ប្រតិបត្តិឯណាបើរាល់ថ្ងៃនៅក្រលហាមនឹងទៅឯណាកើតតាហ៊ានដល់ទៅនឹងកូនខ្ញុំនឹងពិបាក ហើយខ្ញុំឯណេះក៏រកអីមិនទាន់បានអញ្ចឹងអាការទៅរៀនធម៌អាការប្រតិបត្តិនេះបានតែគេអ្នកមានកូនគេផ្ដាល់លុយទាំងបាច់ទាំងបាច់តាទៅឯងក្រចងាប់នឹង ទៅអាម៉េចរៀនធម៌អាម៉េចញោមអើយតាមពិតសមាធិនៅផ្ទះក៏បានដែរស្ដាប់តនេះញោមសមាធិនៅផ្ទះអាម៉េចម៉ោង4ទៀបភ្លឺនឹងបើករថយន្តទៅស្ដាប់ដោយចិត្តស្ងប់ទៅ ស្ដាប់ធម៌ប៉ុស្ណាក៏បានស្ដាប់ធម៌ប៉ុស្ណាក៏បានហ្នឹងហើយក៏ប៉ុន្តែចាស់ចាស់មានណាឡើយតាមដានរឿងភាកទៅហ្នឹងគាត់ដេកជ្រុលគ្មាន បានម៉ោង4ណាបើករថយន្តស្ដាប់អីទេណាញោមណាបើកភ្នែកឡើងម៉ោង4កន្លះងើបដាំបាយខ្ចប់វិចឲ្យកូនទៅរោងចក្រគ្មានបានពេលស្ដាប់ធម៌អីទេហ្នឹងហើយព្រលឹមឡើងនោះ ខោអាវកូនមួយក្បាក់នោះវាត្រាំទុកក្បែរពីងចិត្តគុំជែកនោះមួយក្បាក់នោះហ្នឹងហើយមានបានពេលអីណាទៅស្ដាប់ធေါ်ស្ដាប់អាអីនោះហ្នឹងហើយមែនអីយាយមែនណាអេត្រូវតាចាថាលេងចោះត្រូវដែរហ្នឹងណាញោមប៉ិនអញ្ចឹងអញ្ចឹងសមាធិហ្នឹងវាអត់រើសកន្លែងទេ បើករត់យោស្ដាប់ក៏សមាធិ ពេលសម្រាកសម្រានអឺក្រោយបាយពេលល្ងាចហ្នឹងថ្វាយអង្គមព្រះសូត្រធម៌ដោយចិត្តស្ងប់អាហ្នឹងក៏សមាធិអានសភៅដោយផ្ចិតផ្ចង់ហើយតាមដានក្រសែអត្ថន័យខ្លឹមសារក្នុងធម៌អប់រំទាំងអស់ហ្នឹងសិតតែសមាធិមិនមែនតល់ទៅពេនភ្នែននៅវត្តណាណាញោមណោះបើថាទៅពេនភ្នែននៅវត្តហ្នឹងកូនគេថាវាមិនខុសមែនហ្នឹង ឪឯងហ្នឹងរបៀបថាខ្ជិលការងារផ្ទះម៉ែឯងក៏របៀបការខ្ជិលការងារផ្ទះម៉ែទៅវត្តហ្នឹងមិនស្រួលអត់ត្រូវលោកទៀតហ្នឹងនឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទថាសមាធិស្រួលធ្វើទេសំខាន់យើងអត់ស្គាល់សមាធិវិញក៏មិនដឹងសមាធិគឺការតម្កល់ខ្លួន ដោយ ប្រប្រៃគឺការតម្កល់ចិត្តឲ្យស្ងប់ ហ្នឹងហើយក្នុងគណៈពេលណាដែលអាចធ្វើបានអីមិនដល់អាឡៃទៅប៉ែនភ្នែនខ្ញុំគេលហាមលោអើយកូនជពាក់គេវ៉ាន់កកទៅសមាធិហ្នឹងហ្នឹងហើយតាមនិស័យរបស់មនុស្សមានបែបផែនផ្សេងផ្សេងគ្នាខ្លះទៅសមាធិនៅក្នុងព្រៃដោយគុយរមាសទៅ តែម្នាក់ឯងគ្មានផ្ទះគ្មានសម្បែងលះបង់គ្រប់សាច់ញាតិលះបង់នៅវត្ថុស័ក្តិសម្ភារៈរបស់របរទាំងឡាយដែលនាំឲ្យកិលេស កើតឡើងនាំឲ្យក្តៅក្រហាយកើតឡើងគឺគាត់ទៅឲ្យឆ្ងាយអញ្ចឹងទៅអានេះជាឧបនិស្ស័យរបស់បុគ្គលផ្សេងអញ្ចឹងហើយបានប្រសង់ខ្លះលោកធ្វើធុដងប្រសង់ខ្លះលោកទៅនៅ ក្នុងព្រៃប្រសង់ខ្លះលោកក៏រស់នៅអាស្រ័យនឹងកត់ធម្មតាលោកខ្លះក៏តាំងនៅអាស្រមនឹងផ្សេងផ្សេងគ្នា ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែង ថាអត់ អត់ជាបញ្ហាទេសំខាន់ចិត្តបុគ្គលនោះបានស្ងប់រងាប់បានដុតកម្លោចនៅកិលេសនោះប៉ុណ្ណាអាស្រ័យទៅលើបុគ្គលនោះទេនឹងហើយកុំយល់ច្រឡំថាមកសមាធិអីហ្នឹងខ្ញុំគេអើយមើលប្រសង់លោកមានសិលសមាធិនិងបញ្ញា មិនខ្ញុំគេណាណាញោមណោះញោមអើយមានខ្ញុំគេណាសិលសមាធិបញ្ញាប្រសង់លោកមិនខ្ញុំគេណាអើបើអត់បានរៀនសឹកទៅខ្ញុំគេមែនធ្វើសំណង់ ធ្វើរោងចក្រខ្លះសឹកវិញឈួតនៅបួសនៅបួសអីខ្ញុំនៅបួសរៀន3ដកសឹកទៅលេខលក3ដប3ដបហ្នឹងអោបដបហ្នឹងណាអោបជាប់រហូតបុរាណគាត់ថាការនៅរៀនអាចារ្យ3ដកសឹកទៅលេខលកអាចារ្យ3ដបនឹង ហ្នឹងតែការអញ្ចឹងគឺសមាធិអត់ត្រូវខ្ញុំសមាធិអត់ត្រូវគឺខ្ញុំគេពិតហើយនឹងត្រឡប់មកវិញថាញាតិញោមពិតបរិស័ទទាំងអស់គាត់ជួនកាលគាត់យល់ច្រឡំថាសមាធិខ្ញុំគេហ្នឹងហើយដល់ពេលខន្តីខន្តីតលច្រកជួនកាលអ្នកខ្លះមែនខន្តីហ្នឹងតលច្រកទេ ពេលខ្លះហ្នឹងខ្លាំងអូយខ្លាំងដល់ពេលអត់ឈ្នះគេទៅអញវាមិនដល់ឯងទេ នឹងអញវាមិនខ្លាំងទេអញវាមិនប្រកែទេកូនឯងនឹងអស់គ្នាបើអ្នកដតីមិនថាឯណាអើកូនឯងនឹងអស់គ្នាអញមិននិយាយអញមិនថាអញលែងស្ដីអញលែងប្រកបឲ្យឲ្យឯងវាអាម៉េចឲ្យឯងនឹងវាគ្រប់គ្នានឹងវាចេះវាដឹងវាសបោវាសបាយវាឆ្ងាយពីពាក្យទូនមាន វា ឆ្ងាយពីពាក្យអញបដែបដោតទៅអញអញវាមិនដល់ទេ នេះអញថាឈប់អាអញអាអញអញនៅអញនឹងតល់ច្រកទេណាញោមញោមអើយជួនកាលនិយាយអត់ឈ្នះគេនិយាយអត់ឈ្នះគេបានអើទៅឈប់និយាយហ្មងឈប់ហ្មងអានឹងតល់ច្រកចឹងបាន បរាមគាត់បានពូលមកនឹងគឺដើម្បីក្រើនរំលឹកដល់យើងគ្រប់គ្នាកុំឲ្យយល់ច្រឡំណាកុំឲ្យយល់ច្រឡំមើល ទានសំណល់សិលទំនេរសមាធិខ្ញុំគេខន្តីតលតលច្រកនឹងម្នាក់ម្នាក់ខ្លះអ្នកណាចង់ចាញ់គេតែបើតលច្រកឲ្យអះមើលទៅគ្នាគេក៏វាច្រើនឯងនិយាយទៅគ្មានណាស្ដាប់អើអញឈប់ក៏បានតលច្រកអីខ្ញុំអត់អំណោះស្រ័យមានតែប៉ុណ្ណឹងអើទៅអញមិនដល់នឹងត្រឡប់មកវិញថានេះ គឺញាតិញោមពុតបរិស័ទទាំងអស់គ្នាកុំចាំពេលវេលាឯណា គឺចាប់ផ្ដើមយើងនឹងឯងឆ្លៀតឱកាសសម្រាប់ខ្លួនឯងពេលវេលាអង្គុយនិយាយដើមពីអ្នកដតីពេលវេលា ដែលយើងតាមដានរឿងភាគរកពេលវេលា ដែលយើងគិតរឿងរ៉ាវដតីដតីយើងពេលវេលាច្រើនណាស់ តែពេលវេលាក្នុងការធ្វើបុណ្យក្នុងការធ្វើកុសល យើងអត់សូវមានទេមានតែពេលអញ្ចឹងពេលមានកម្មវិធីបុណ្យទេមានកម្មវិធីសំដែងពធគេអញ្ជើញគេអីចឹងបានមានវត្តមាន តែបើអត់ទេនៅផ្ទះអូមិនដឹងថាធ្វើអ្វីខ្លះទេហ្នឹងហើយចិត្តជាបថុជជនអ្នកគ្រប់គ្រងផ្ទះណាញោមណោណាអញ្ចឹងបានស្ដាប់ធម៌ទៅ យើងរៀនលះ បើតានៅក្នុងចំណោមមនុស្សឬក៏ស្ថិតនៅក្នុងចំណុំចំណោមនៃគ្រួសារក៏ពិតមែនតែយើងចេះរៀនលះចិត្តរបស់ យើងនឹងឯងកុំឲ្យថ្នាំងថ្នាក់ពេកកុំឲ្យក្តៅក្រហាយពេកកុំឲ្យទុនជ្រាយទៅជាមួយនឹងរឿងអកុសលពេកទៅយើងយកជំនះដោយការមាននៅសេចក្តីសន្តោសសេចក្តីខន្តីអត់ធន់មាននៅណាមេតាការរាប់អានស្និទ្ធស្នាលសន្តោស មុទិតាតូតុនខ្លះទៅហើយឧបេខាប្រងើយកន្តើយខ្លះបានវា មិនសូវក្តៅក្រហាយនឹងបើសិនតែយើងនឹងឯងចេះតែយកតែអាភាពថ្នាំងថ្នាក់ភាពអឺប្រកាន់ហួងហែងពេកវាធ្វើឲ្យខ្លួនឯងនឹងបានតែចុកណែន ក្តៅពើតផ្សា ក្នុង ចិត្តរបស់យើងហើយពេលវេលារបស់យើងរស់នៅវាអត់មាន បានអីវាទៅជាបានតែភាពក្តៅក្រហាយហ្នឹង នឹងអញ្ចឹងបានពពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាចិត្តដ៏បរិសុទ្ធគឺចិត្តដែលបានចូលទៅ សមាធិកាន់យកនៅការលៀងជំរះនៅមន្ទិលទាំង3លោភៈកុំលោភពេកអីទោសៈកុំខឹងក្រោតពេកអីមោហៈរៀនកំចាត់បងនៅអាភាពល្ងងកុំចេះកុំរឹងរូសហ្នឹង ចឹងបានលោកអាចារ្យឈឹងកានគាត់ថាព្រះធម៌មិនស្ដាប់ច្បាប់មិនអាន ចេះចាំនឹងមានមកពីណា ខ្លួនឯងមិនស្វែងជោគវាសនា សង្ឃឹមទេវតាណាអាណិត មានអ្នកជើងឯកបែកខាងរឹងល្ងងម្លឹងមិនព្រមញោមអ្នកណា មានអ្នកនេះមានដរាបណា ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ ហ្នឹងហើយបើយើងអត់ស្ដាប់ផងគេពយល់គេថាទៅអើយតែគុណឯងចេះថាបានតែគុណឯងមិននៅជាមួយខ្ញុំកណាបានដឹងថាម៉េចគេខនប្រាប់ឲ្យលះតាមិនណាគេទៅចង់រស់របៀបញោមឯងនឹងនោះនឹងញោមណោះបើញោមឯងរស់ពិបាកហ្នឹងហើយបាន គេ ប្រាប់ហ្នឹងណា ហើយមិនប្រាប់តែញោមឯងណា ប្រាប់ទាំងបិជ្រុលមាត់ទាំងពូជញោមប្រាប់មកគ្រួសារហ្នឹងណា បើប្តីបានស្ដាប់ប្រពន្ធបានស្ដាប់កូន បានស្ដាប់បើក្នុង សង្គមយើងនឹងបានស្ដាប់ពាក្យហ្នឹងទៅវាស្លូតទាំងអស់គ្នាវាមកតែអាមេនះនឹងព្រមស្ដាប់តើណាញោមណោះទាំងអស់គ្នាបានស្ដាប់ទៅវាជួយសម្រួលគ្នាហ្នឹងហើយដូចរាល់ថ្ងៃយ៉ាង Facebook ទូរស័ព្ទបង្ហោះក្នុងបណ្ដាញសង្គម Facebook YouTube TikTok អីជាដើមហ្នឹងបើសិនជានាំគ្នាជួយ ផ្សព្វផ្សាយតែអព័ត៌មានអប់រំផ្សព្វផ្សាយអព័ត៌មានណាដែលល្អល្អទៅវាអត់អីទេតែមានឯណាមនុស្សខ្លះចូលចិត្តផ្សេងផ្សេងគ្នាអញ្ចឹងប្រព្រឹត្តហ្នឹងក៏វាផ្សេងផ្សេងគ្នាហើយកាលណាដល់ទៅពេលមនុស្សយើងប្រព្រឹត្តផ្សេងផ្សេងគ្នា មានអ្នកទៅប្រាប់តែមួយពីរហ្នឹងគាត់អត់ស្ដាប់បែរជាគាត់មិនទទួលយកហើយមានការលើកឡើងជា ការទាស់ជាឆ្នាំងការឆ្នាំងថ្នាក់តបតមកវិញឆ្លោះគ្នាពេញបណ្ដាញសង្គមនឹងក៏មានដែរអញ្ចឹងហើយបានថា ដូចជាប្រសង់ទេសនាអញ្ចឹងមិនអ្នកណាចេះតែនឹកឃើញរមកយកមកនិយាយមកថានោះតើគេមុនត្រឹមត្រូវណាអាត្មាអីស្មានតែហ៊ានចេះមកនិយាយបានស្មានអាត្មានឹងចេះរនឹកចង់មកមកបដៅចង់មកណែនាំអីចាំឲ្យគេចោលមកដីដំ បើតលតែគេនិមន្តត្រឹមត្រូវតលតែគេឲ្យយើងថាឲ្យយើងនិយាយហើយការដែលថាការដែលនិយាយនេះមិនមែនមានដំណងស្អប់ទេណាវាបំណងស្រឡាញ់បំណងល្អក្នុងការដឹកនាំញាតិញោមពុតបរិស័ទនឹងឲ្យរកផ្លូវសុខរកសុភមង្គលឲ្យគ្រប់គ្នានឹងចឹងណាញាតិញោមបើសិនជាញាតិញោមទាំងអស់គ្នាដាក់មេនះចុះបន្តិចទៅវាល្អវាប្រសើរសុភមង្គលក្តីសុខកើតឡើង អត់ចាំបាច់ទៅអុជធូបអត់ចាំបាច់ទៅបន់ស្រន់អរុកអរុកអរិយអ្នកតាទេវតាឯណាទេអាក្តីសុខផ្លូវចិត្តហ្នឹងវាតលតែយើងចេះចេះរកឲ្យខ្លួនឯងដោយការស្ដាប់ដោយការប្រតិបត្តិសមាទានកាន់យក នៅបណ្ឌិតសប្បុរសដែលលោកបានណែនាំហើយពោលគឺព្រះសម្មាសម្ពុទ្ធនេះហ្នឹងហើយតែបើសិនថារោគ ទុរភឹកអមនុស្សបៀតបៀនរោគគៀបជាធីអានឹងយើងរកគ្រូមកឆ្នាំពេទ្យតែបើអារោគផ្លូវចិត្តចេញសញ្ញាមកហើយ បើយើងនៅតែចេះនៅតែកាន់យកហើយមិនព្រម មិនដោះមិនដៃលែងវាខ្លះទេ អានឹងជួយអត់បានទេណាញោមវាទៅជារីងរៃបាយទឹកក៏មិនបានសម្រាននឹងក៏វាមិនលក់ វានៅតែមិនសម អញប៉ុណ្ណឹងដែរអញនិយាយអញថាមិនសមវានៅតែដេកមិនសមវានៅតែមិនមិនសក់ចិត្តតែជាមួយតែរឿងការប៉ះផ្ទប់មកអញ្ចឹងមែនទេញាតិញោមមែនអត់យើងអញ្ចឹងណាហើយខ្លះហ្នឹងមានខ្លះទៅបើនិយាយស្ដីបដៅថាប្តីអត់បានផងអឺទៅតាឯងនិយាយតាប៉ែឯងពិបាកនិយាយបាក់ថាទៅទៅងាប់ឯណាទៅហ៎ សាក់ថាទៅបាត់មើលបំអញឆ្ងល់បើទៅទៅងាប់ហ្មងលេងអើតលេងឈ្ងោកលេងស្គាល់ផ្ទះហើយបើទៅទៅងាប់ហ្មងណែអានៅទៅមុខអាទៅបាត់ឆ្ងល់អីក៏យូរម្លេះចិត្តយើងដែលព្រមជាមួយជាមួយវានៅមកពីចិត្តយើងមិនព្រម បានចេះតែមានរឿងកើតឡើងហ្នឹងអានេះចូលមកដល់កន្លែងហ្នឹងអាត្មាចង់និយាយថាតលតែយើងដាក់មានះខ្លះបានមានក្តីសុខ ណាញោមដាក់ម្នះខ្លះអត់មានក្តីសុខហើយអត់ចាំបាច់ទៅអុជធូបបួងសួងពីណាមកទេក៏ក្តីសុខនឹងអាចកើតឡើងព្រោះតែយើងនឹងឯងចេះផ្ដល់ឲ្យវាចេះផ្ដល់ឲ្យខ្លួនឯងណាប៉ុណ្ណាអនុមោទនីហ្នឹងហើយហើយកុំហើយកុំបន្ទោសប៉ុនថាធ្វើប៉ុនអត់បានប៉ុនផងនឹងអាត្មាពងនិយាយមិញហ្នឹងសិតបុណ្ណាអប់រំចិត្តរបស់យើងឲ្យវាសុខឲ្យវាស្ងប់កុំថ្នាំងកុំថ្នាក់វាឲ្យផលមកវិញគឺក្តីសុខ វាអត់ក្តៅក្រហាយហ្នឹងប៉ុនហើយវាអត់ថ្នាំងថ្នាក់វាអត់ឈឺចាប់ហ្នឹងវាប៉ុនហើយ តែយើងវាអត់ស្គាល់ប៉ុនណាញោមយើងអត់ស្គាល់ប៉ុនហ្នឹងហើយហើយដូចជានៅក្នុងពេលវេលាឱកាសនេះ មើលញោមកំពុង ស្ដាប់ធម៌ស្ងប់រងាប់អញ្ចឹងញោមស្ដាប់ធម៌កំពុង តែឌូតទៅជាមួយនឹងអត្តន័យនៃធម៌អញ្ចឹងភាពក្តៅក្រហាយកើតឡើងអត់មាន ភាពសៅមងក្នុងចិត្តអត់ អត់ទេវាមានតែតាមស្ដាប់ឲ្យស្ដាប់ទៀតស្ដាប់ឲ្យស្ដាប់ទៀតតែបើលោកទេសយូរទៅអាចកើតហានិភ័យកើតឡើងដែរអញឆ្ងល់ទេសអាដែលអាដែលអញឈឺជើងចង់ងាប់ហើយហ្នឹងឯងអត់មានឆ្លោះជាមួយណាឆ្លោះជាមួយនឹងឯងទេសទៀតណាញោមត្បិតតែអត់និយាយមែនក៏មិនតែចិត្តហ្នឹងវាឆ្លោះជាមួយនឹងសម្លេងអាត្មាបាត់ទៅហើយអាហ្នឹងអាហ្នឹងបានបនទេអត់ទេតែបើអញចុកជើងតែយ៉ាងណាអញអញទ្រាំស្ដាប់តលបាន ពេនក៏បានបដូរជើងក៏បានសំខាន់ណែយើងយើងយើងយើងអត់ឆ្លោះវាទៅជាបដូរវិញជាការដូរជើងសម្រួលជាកេះសម្រួលខ្នងចុះអ្នកព្រំគាត់ថាម៉េចគាត់ថាបើសិនចុកដៃជើងគួរយើង ទៅតម្រង់ខ្នងនោះហ្នឹងហើយអាហ្នឹងវាអត់អីទេហើយអញទៅស្ដាប់មិនទៅបានផងឈឺចកេះចង់ងាប់ហើយលបលបទៅសៀទៅសៀកាន់បើជើងទៅផ្ទះបាត់ អាហ្នឹងអត់បានប៉ុនទេណាញោមហ្នឹងហើយមុនដំបងបានហើយហ្នឹងមុនដំបងបានហើយតែដល់ទៅពេលលោកទេទុងយូរបន្តិចអាខ្លួនឯងស្ដាប់ចាប់យកមិនសូវបានផង ពេលហ្នឹងចាប់ផ្ដើមអាអកុសលកើតឡើងផ្លេតហ្មងញោមឥឡូវហ្នឹងត្រឡប់មកកម្មវិធីមន្ទីចោះដូចជាប៉ុនពេលនេះ ដែល លោកតាបាសកប៉ាល់សុងព្រមទាំងកូនប្រុសកូនស្រីមានអឺ អ្នកស្រីសុងអូនលោកសុងសារ៉នលោកសុងសារ៉នអឺកញ្ញាសុកខាកញ្ញាអឺសុងធុណាអីជាដើមនេះដែលគាត់បាន ធ្វើ ក្នុងគណៈពេលនេះហើយក៏បានទទួលភ្ញៀវអីចប់សពគ្រប់អស់ហើយចឹងញាតិញោមពិតបរិស័ទនឹងក៏បានហូបបបរឆ្អែតហើយក៏បាន ស្ដាប់ធរស្ដាប់អានឹង យ៉ាងស្រួលបួលរើរុះតាយាយគួយមួយទេអញ្ចឹងអឺញាតិញោមទាំងអស់គ្នាលះបង់ទាំងអស់ហ្នឹងគឺដើម្បីបំពេញមុខបំពេញមាត់ក្រុមគ្រួសាររបស់លោកតា បាសក់ប៉ាល់សុងផងនិងជាកត្តយុសដល់កូនចៅនឹងផងម្យ៉ាងវិញទៀតនោះក៏ កំពុងតែសមាទានកាន់យកនៅពាក្យអវាទទូនមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលអាត្មារតនាមកសម្ដែងចែកជូនញាតិញោមពុទ្ធបរិស័ទទាំងបាម៉ានឹងផងឃើញថាការលះបង់របស់ញាតិញោមពុទ្ធបរិស័ទនេះវាមានគុណតម្លៃសម្រាប់ខ្លួនឯងណាវាមានគុណតម្លៃនិងខ្លឹមសារសារៈប្រយោជន៍ ដែលខ្លួនឯងអាចលះបង់នៅពេលវេលា ក្នុងគ្រានេះបាននឹងវាធ្វើឲ្យខ្លួនឯងនឹងកំពុងតែសន្សំបុណ្យនិងបារមី មានឱកាសក្នុងការរស់ហើយក៏មានឱកាសក្នុងការ ចាប់យកនៅឱកាសបុណ្យមិនឱកាសមាសឱកាសប្រាក់ទេណាឱកាសបុណ្យអ្នកដែល មិនមានឱកាសហើយក៏បានស្លាប់បាត់បង់ជីវិតទៅគ្មានភ័ព្វគ្មានសំណាងដូចញាតិញោមទេហើយញាតិញោមដែលនៅរស់ហើយអាចសន្សំបុណ្យកុសលបាននេះវាមានតម្លៃខ្លាំងណាស់ញាតិញោមវាមានតម្លៃខ្លាំងណាស់ហើយបើយើងចាំថាអូតិចទៀតចាំធ្វើនឹងលងងបាត់ដែរខបបង្វាយមបណ្ឌិតោភវៈពពុទ្ធថាបើមនុស្សរងចាំ ពេលនេះពេលនោះព្រះអង្គថាល្ងងបាត់ទៅហើយតែបើបុគ្គលជាបណ្ឌិតកបីរូតរះកុំជាមនុស្សល្ងងខ្លៅឡើយនិដ្ឋាន អនង្កណោតពាំងអរិយភូមិមេហិសិអ្នកកាលធ្វើយ៉ាងនឹងនឹងជាបុគ្គលមានមន្ទិលគឺរាគៈជាដើមខ្ចាត់ចេញមិនមានគ្រឿងពួនគឺកិលេស ហើយនឹងដល់នៅ អរិយភូមិដល់ជាទឹកស្លាប់រំកិលគៀងយកផ្ដាច់ផ្ដិលការរស់នៅ របស់យើងរាល់ថ្ងៃ យើងកំពុងតែបាត់បង់ព្រោះតែមហាចោកំបាំងមុខហើយទាំងដែលយើងនឹងឯងអត់ស្គាល់មុខយើងឮតែឈ្មោះតែយើងមិនស្គាល់មុខ កាលណាដែលយើងមិនស្គាល់មុខយើងមិនដែលឃើញរូបរាងរបស់វា យើងចង់កិច្ចយើងចង់ជៀសហើយក៏យើងចង់តតាំងយកឈ្នះជាមួយវានឹងក៏មិនបានផង មហាចោរនោះគឺជាអ្វីមហាចោរនោះគឺពេលវេលាឬក៏ជាសេនានៃមច្ចរាជដែលយើងមិនអាចឃើញវាបានអញ្ចឹងបានព្រះមានព្រះភិក្ខព្រះអង្គទ្រង់ ទូនមានក្រាងរំលឹកថា អ្នកទាំងឡាយចូលកំយឺតយូរចូលកសាងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទមានន័យថាកុំធ្វេសប្រហែលឡើយអជីវកិច្ចមាតបੰកោចញ្ញីមរណង្សុវេនិហិណូសង្ករន្តេនៈមហាសេនេនមជ្ជនាថ្ងៃហ្នឹងវេលាហ្នឹងគណៈនេះ ជាពេលវេលាដែលយើងត្រូវកសាងសន្សំកំចាត់បងនៅបាបពោលគឺកិលេសនឹងឲ្យហើយនៅក្នុងថ្ងៃនេះ អ្នកណានឹងដឹងថាខ្លួនឯងរស់នៅដល់ថ្ងៃស្អែកបានព្រោះការទប់ទល់តតាំងច្បាំងប្រយុទ្ធជាមួយស្ដេចមច្ចរាជដែលមានសេនាដ៏ច្រើននោះគឺមិនមានសោះឡើយនឹងអ្នកប្រាជ្ញអាងក្បួនការពារច្បាប់ ណាញាតិញោមទុរេនអាងបន្លាការពារខ្លួន អ្នកប្រាជ្ញអាងក្បួនការពារច្បាប់មនុស្សគ្រប់គ្នា គឺមិនចង់ស្លាប់លំបាកយ៉ាក់យ៉ាប់នៅតែចង់រស់ក្នុងមួយជីវិតពិតមានតម្លៃរស់ក្នុងផែនដីអាស្រ័យកម្មផល អ្នកមានអ្នកក្រមិនចាំបាច់ឆ្ងល់ បុណ្យបាបបានផ្ដល់ផលយ៉ាងសុក្រិតហ្នឹងហើយអញ្ចឹងយើងត្រូវដឹងសំបីតែទុរេនក៏វាមានបន្លាសម្រាប់ការពារនៅសាច់ខាងក្នុងរបស់វាកុំឲ្យសัตว์ឬក៏សត្រូវឯណាទៅប៉ះសាច់ខាងក្នុងរបស់វាញាតិញោមពិនិត្យមើលថាទុរេនណាមិនសូវមានស្អុយទេមែនទេញាតិញោម វាមិនសូវមានស្អុយទេតែក្លិនវាស្អុយស្រាប់មែនទេតែវាជាធម្មជាតិរបស់វាទេហើយអត់មានសត្រូវឯណា ទៅប៉ះពាល់ឲ្យទ្រង់ទ្រាយនៃ ផ្លែទុរេននឹងខូចដោយប្រការណា ព្រោះវាមានសម្បករឹង ហើយមាន បន្លាការពារខ្លួនរបស់វាពូខ្វោកមកមិនដែរញោមសាច់វាគឺរលោងស្អាតហ្នឹងហើយ ហើយដល់ទៅពេលមេធាវីការពារច្បាប់ដោយអីដោយចំណេះវិជ្ជាយ៉ាងស្ទាត់ជំនាញក្នុងការការពារច្បាប់ហើយសត្វលោករស់នៅពេញមួយជីវិត គឺមិនចង់ស្លាប់លំបាកយ៉ាក់យ៉ាប់នៅតែចង់រស់អ្នកណា ដែលមិនចង់រស់ណោះញាតញោមណោះខំប្រឹងណាស់ឈឺថ្កាត់ជាបាលឆ្នាំ8 ឆ្នាំខ្មែរគ្រូខ្មែរគ្រូពេទ្យទៅរកអស់ហ่ะឆ្លងពីប្រទេសមួយទៅប្រទេសមួយរហូត អស់លុយអស់កាក់ចុងក្រោយ អស់ទាំង ជីវិតផងដែរចុះការប្រឹងប្រែងទាំងអស់ហ្នឹងគឺដោយចង់រស់ណាញាតិញោមដោយចង់រស់អញ្ចឹងបានអ្នកប្រាជ្ញលោកថាលំបាកយ៉ាប់នៅតែចង់រស់ ពេញមួយជីវិតពិតមានតម្លៃរស់លើផែនដីអាស្រ័យកម្មផល អ្នកមានអ្នកក្រមិនចាំបាច់ឆ្ងល់បុណ្យបាតបានផ្ដល់ផលយ៉ាងសុក្រិត អ្នកមានក៏ព្រោះតែផលបុណ្យកសាងសន្សំឲ្យទានសង្គ្រោះមេត្តាសន្តោសមានទ្រព្យមានសម្បត្តិចាយវាយប្រើប្រាស់នេះជា កម្មកុសលដែលគេបានធ្វើដល់តែពេលអ្នកក្រក្រទាំងរូបសម្បត្តិនឹងក៏មិនស្អាតក្រទាំងទ្រពក៏មិនសម្បូរហើយមានរោគមានពៀនឹង ច្រើនទៀតទ្រពសម្បត្តិតិចទៀតរស់ទាំងវេទនានឹងក៏ដោយសារកម្មជាអកុសលអញ្ចឹងដល់ពេលយើងសិក្សាអំពីកម្មលែងឆ្ងល់ហ៎មែនទេញាតិញោម នៅលែងឆ្ងល់អញ្ចឹងបានថាអ្នកមានអ្នកក្រមិនចាំបាច់ឆ្ងល់បុណ្យបាបបានផ្ដល់ផលយ៉ាងសុក្រិតនឹងបាបមានពិតប្រយ័ត្នឲ្យណាស់ផលបុណ្យក្រៃក្រាស់បរិច្ចាឲ្យទាននឹងសិលសទ្ធាវិរិយៈចាកៈជាស្ពានឋានសួគ៌និព្វានមានពិតដូចគ្នាអញ្ចឹងឲ្យតែយើងនឹងឯងមានសិលទានមានការបរិច្ចាគមានបញ្ញា មានសទ្ធាជ្រះថ្លា គឺយើងអាចកសាងផ្លូវទៅកាន់ព្រះនិព្វាន ឬក៏ទៅ ស្ថាន សួគ៌នឹងដូចដូចគ្នាទាំងអស់កម្រើកាយធ្វើហត្ថកម្មធ្វើ អំពើទង្វើ ជាកុសលថ្វាយអង្គមព្រះនមស្ការបរតនត្រ័យថ្វាយអង្គមព្រះសង្ឃថ្វាយអង្គមម៉ែថ្វាយអង្គមឪធ្វើរឿងល្អល្អកុំបៀតបៀនគេដោយផ្លូវកាយវាចាពោលពាក្យផ្អែមល្ហែមវាចាសោធនមស្ការបរតនត្រ័យរៀនធររៀនអា និយាយល្អពីរោះជាមួយចាស់ព្រឹទ្ធាចាស់ប្រសង់ឪពុកម្ដាយតកោរៀមច្បងដោយពាក្យពីរោះមានចិត្តល្អចិត្តនឹងគិតល្អចិត្តនឹងឯងមិនគុំគួនមិនថ្នាំងថ្នាក់មិនសម្លឹងកំពៃចង់បានអ្នកដតីមានបញ្ញាមានទិដ្ឋិការយល់ត្រូវត្រង់ទាំងអស់ហ្នឹងយើងមើលល្អនឹងអត់ចាំបាច់អស់លុយមួយរៀលដោយច័ន្ទដែលបញ្ជូតឯងញាតិញោមមើលអត់មានលុយកាក់មួយរៀលអត់មាន ទាំងចំណីអាហារធ្វើតែខ្ញុំគេគ្រាន់តែយកទៀនជំនួសគេទៅថ្វាយព្រះបជេកពុទ្ធហ្នឹងនឹងបានជាស្ដេចផែន ដីមួយមានរដ្ឋអំណាច ដូចជាព្រះអាទិត្យហោះដូចជាឆ្កែកូនឆ្កែមួយរបស់សេដ្ឋីតមុនព្រះបជេកពុទ្ធណូនឹងឲ្យគាត់ទៅប្រើវាចាព្រោះការពៀសัตว์កាចសត្វសាហាវតាមផ្លូវទៅនិមន្តព្រះបជេកពុទ្ធត្រឡប់មកវិញ នឹងទាំងទៅទាំងមកនឹងឯងដោយការរតនានិមន្តដោយការព្រុសឲ្យសញ្ញាផ្សេងផ្សេងស្លាប់ទៅទៅកើតជាខោសកៈទេវបុត្រចឹងទៅហត់ណាណាផ្លូវចិត្តនោះផ្លូវចិត្តទោះជាដេកនៅលើក្រេដូចជាដូចជាមត្តកុណ្ដលីនោះនឹងគាត់មានបានធ្វើអីគ្រាន់តែចិត្តជ្រះថ្លាត្រេកអរក្នុងបរតនៈត្រៃសម្មា ទានកាន់យកក្នុងការថ្វាយអង្គមចំពោះពុទ្ធព្រះធម៌ព្រះសង្ឃនឹងឯង អត់ចាំបាច់ងើផងនឹកក្នុងចិត្តហ្នឹងក៏បានបនស្លាប់ទៅទៅកើតនៅឋានតាវតឹងនឹងទាំងអស់ហ្នឹងសុទ្ធតែជាបនសុទ្ធតែជាកុសលនឹង តែបើសិនថាយើងហោចាំពេលវេលាទំនេរចាំមានលុយមានកាក់មានពេលវេលា គ្រប់គ្រាន់ឲ្យសបោហោហៀអាហ្នឹងអត់បានទេញាតិញោមអត់ទេរវល់តែរងចាំដាច់ខ្យល់ផឹងទៅទាំងដែលខ្លួនតតទេចឹងហើយក្នុងគណៈណា ពេលវេលា ណាដែលអាចធ្វើបាន ក៏បីធ្វើឲ្យហើយទៅ អ្នកណាណនឹងដឹងថាខ្លួនឯងរស់នៅដល់ថ្ងៃស្អែកបានអនុមោទនីហ្នឹងហើយអញ្ចឹងសំដែងធម៌ប្រមាណប៉ុណ្ណឹងចោះញោមព្រោះកុំឲ្យញោមនឹងឆ្លោះជាមួយធរខ្លាចឆ្លោះជាមួយធរអញ្ចឹងហើយអាត្មាក៏ប្រម៉ែប្រមុំ សរុបរួមនៅកងការមហាកុសលដែលខំសម្ដែងតាំងពីអំព្រិលអំព្រិលរហូតដល់យប់នេះក្រែងជាមានការលើកឡើងសម្ដែងឆក់លវែងសម្ដែងពុំត្រូវពាក្យអក្សរព្យញ្ជនៈស្រៈបល័យអត្ថាធិប្បាយសេចក្តីមិនពេញលិញយ៉ាងណានោះក៏សូមខន្តីអភ័យអត់ទោសដល់អង្គខ្ញុំបកណាអាត្មាភាពជាអ្នកសម្ដែងផង ហើយមុននឹងបញ្ចប់សូមប្រម៉ែប្រមុំនៅបុណ្យកុសលដែលកើតអំពីអមិសទាននិងធម្មទានដែលទឹកចិត្តកូនចៅក្រុមគ្រួសារលោកយាយលោកតាបានបំពេញក្នុងថ្ងៃនេះសូមលើកជូនចំពោះលោកយាយឧបាសិកាប៉ាងលីក្រែងជាគាត់ផ្លត់កតិធ្វើដំណើរកើតក្នុង ទីណាពុំសំរុំនោះសម្បុនកសល ទាំងឡាយដែលយើងបានធ្វើទាំងបាមានេះជួយយុទ្ធយងសំដងលោកឲ្យបានកើតក្នុងទីលោកពងពោះ តែប្រការណាប្រកបបានកើតក្នុងទីដ៏ខ្ពង់ខ្ពស់ស្រេចស្រាប់ហើយសូមបុណ្យនេះចម្រើន ដល់លោកឲ្យរឹងរិតតែចម្រើនជាភ័យយោភាពតទៅទៀតនិងបែបភៈត្រឡប់ក្រោយឲ្យពោសពសាធុកម្មមកដល់កូនចៅប្រុសស្រី តាយាយពុទ្ធបរិស័ទទាំងអស់ឲ្យបានក្តីសុខនិងសេចក្តីចម្រើនម្យ៉ាងសូមប្រគេនបុណ្យដល់បកណាគុណចាស់គង់ស្ដាប់ព្រះធម៌និងលោកយាយលោកតាស្ដាប់ព្រះធម៌ក្នុងគណៈពេលនេះឲ្យបាននូវសម្បត្តិបញ្ញាសមាទិដ្ឋិ រួចចាក់ទុកគ្រប់គ្រប់គ្នាព្រះធម៌ទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំងអឺ